ក្រោយស្ដាប់កញ្ញាសុគន្ធចរិយានិយាយបែបនេះធ្វើឲ្យតារាសម្ដែងអ្នកនាងកឹមលីសាទ្រាំលែងបាន ហើយក៏ដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថាពុកម៉ែបងប្អូនមិនតិចអ្នកទេទាំងក្នុងបណ្ដាញសង្គម Facebook និង TikTok ពិតជាបានជ្រាបរួចមកហើយនៅរឿងរ៉ាវកំពុងតែផ្ទុះកក្រើកមួយតកតងកញ្ញាសុគន្ធចរិយាបេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជា2022 ពាក់ស្លាកលេខ7ជាមួយនឹងអតីតសង្សាររបស់ខ្លួន ហើយក្រោយមកស្រាប់តែលេចមុខភរិយារបស់អតីតសង្សារខ្លួនចេញ មកទៀតធ្វើឲ្យរឿងនេះកាន់តែធំទៅធំទៅ ក្នុងនោះអ្វីដែលគេចោទកញ្ញាចរិយា ថា មាន ប្តីមានកូន ហើយក្រោយមក បន្តិចផ្ទុះរឿងថ្មីដែលគេចោទថាចរិយាបានដណ្ដើមប្តីគេថែមទៀតផងដោយមិនទុកយូរចរិយា បានប្រាប់លោកអឹមជីវ៉ានិងតបទៅប្រពន្ធរបស់អតីតសង្សារ នាថ្ងៃទី16ខែមិថុនាឆ្នាំ2022ច្បាស់ច្បាស់ថាចំពោះរឿងនឹងខ្ញុំសូមបដិសេធព្រោះបុគ្គលម្នាក់ដែលជាអតីតសង្សារចាស់ខ្ញុំនឹងគាត់បានកុហកខ្ញុំ ដែលគាត់មកតាក់ទងខ្ញុំដំបូងពីដើមឡើយមកគឺគាត់ប្រាប់ខ្ញុំថាគាត់អាយុ32ឆ្នាំគាត់ធ្លាប់មានប្រពន្ធតែប្រពន្ធគាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់ សប្តាហ៍ថ្ងៃគឺគាត់ពោះម៉ែកូនមួយ កូនប្រុសអាយុ16ឆ្នាំ ហើយខ្ញុំក៏អត់សួរនាំច្រើនទៀតទេស្រឡាញ់គ្នាត្រូវចិត្តគ្នាក្រោយមកមិនអស់ចិត្តកញ្ញាចរិយាក៏បានចេញមុខឡើងម្ដងទៀតក្រោយប្រឡងចប់ដោយនិយាយតាក់ទងទៅនឹងប្រពន្ធអតីតសង្សារមើលចប់ធ្វើឲ្យតារាសម្ដែងស្រីដ៏ល្បីឈ្មោះម្នាក់គឺអ្នកនាងកឹមលីសាទ្រាំលែងបានក៏ដាក់ប៉ុន្មានម៉ាត់ថាមុនប្រឡងអូនដោយកូនទន្សាយគ្រាន់តែចាប់វគ្គផ្ដាច់ព្រាត់អូនដោយកូនខ្លា អានឹងអូនទៅជាដងសិល្បៈពិតប្រកបបត់បែនបានគ្រប់ទម្រង់ដំបូងស្មានថាតួឯកចែខំតែអាណិត ដល់តែជិញ្ជន់រងគ្រោះពិតប្រកបមក ចែអស់ចិត្ត80%ដល់តែតួឯកខ្លាយជាតួខ្មើតមកទៀតចែធ្លាក់ថ្លើមក្ដុកហ្មងប្រេងសាហាវហ្មងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ